អញខំចិញ្ចឹមឯងតាំងពីក្មេងអញមិននឹកស្មានថាឯងខ្លាចជាសត្វកពើមកខំអញចឹងសោះហើយបើឯងស្រឡាញ់ធីតាកូនរបស់អញមែនក៏ឯងមិនត្រូវធ្វើអញ្ចឹងដែរអ្វីដែលឯងកំពុងតែធ្វើនេះគឺឯងកំពុងតែបំផ្លាញជីវិតនាងច្បាស់ណាស់អាមីនុបឯងគិតថាអញមិនហ៊ានសម្រាប់ឯងមែនទេ បានតែឯងថ្លាំធំបែបនេះហ៎អញប្រាប់ឯងណាអញចិញ្ចឹមក្បាលឯងបានអញក៏សម្រាប់ឯងបានដែរព្រោះឯងជាសត្វដេរឆានឯងបំផ្លាញជីវិតកូនស្រីរបស់ឯងតម្នាក់គុតឯងត្រូវតែស្លាប់លោកម្ចាស់នេះសម្បត្តិដែលវាសរសេរឲ្យអ្នកនាងទៀន ស្រឡាញ់នាងណាឯងស៊ីសម្បត្តិនេះឲ្យអស់ទៅនេះហើយស្នេហាឈូតលីលារបស់ឯងនេះហើយងប់ដោយសារតែវាស៊ីអស់ទៅស៊ីទៅស្នេហាឯងស៊ីទៅឲ្យវាស៊ីអស់ទៅលេបជុំទៅស៊ីស្នេហាឯងទៅស៊ីទៅឲ្យវាស៊ីអស់ទៅ hạ Bọn háo dưới trực bắt tin mà cha Ngọc từ ấy Ôi mẹ điên ឯងនេះហាហាហាពួកអាឯងទាំងអស់ហ្នឹងមានរកសីមិនសមជើងឲ្យកូនអញនៅហានៅផងទៀនម្ចាស់ហូយចោះឈួតអស់ហើយហីហាជើងកូនអញឈឺណាមិនកំឆាប់ទៅរកឆ្នាំរកសីមិនសមឲ្យកូនអញភ្លាមទៅទៅទៅទៅទៅទៅត្រូវឥឡូវហើយហូយពួកអស់នេះចឹងមិនហើយកូនហាឈឺខ្លាំងដែរទេនេះមើលជើងឈឺខ្លាំងដែរទេហា មិនអីទេអ្នកម៉ែកូនរបបបន្តិចបន្តួចតែប៉ុណ្ណោះឲ្យពីញាប់ដៃញាប់ជើងបន្តិចមើលអើយមើលដូចជាមិនទាន់ចិត្តសោះមកមកមកដាក់ចុះទៅដាក់ចុះទៅឲ្យមកយើងឲ្យមកហុចឲ្យយើងចាចានេះតតតតឆាប់ចេញអស់ទៅហឹម ធ្វើការខ្ជិះខ្ជៀមិនដឹងខ្យល់អីសោះហ្មងអ្នកម៉ែមកកូនឥឡូវនេះអ្នកម៉ែក៏បានឃើញហាញ់តាថាកូនមិនខាត់អីឯណាមកឆាប់ហត់ជើងមកមកម៉ែស្អំឲ្យកូនណាហើយនេះម៉ែមិនគួរណាបណ្ដាយឲ្យកូនទៅហើយមកវិញខ្លាចជាអញ្ចឹងសោះឥឡូវនេះកូនមានអីឯណាអ្នកម៉ែអ្នកម៉ែក៏បានឃើញដែរ អ្នកម៉ែអ្នកម៉ែក៏បន្តបងអត់នឹងមាននប់អីណាត្រូវតែបន្តពួកគេមើលថែកូនមិនបានល្អហ៎សន្យាហើយថាមើលថែកូនឲ្យបានល្អតែបែរជាខ្ជិខ្ជា ដាក់ទោសបែបហ្នឹងដើម្បីពមៀនកុំឲ្យមានរឿងហ្នឹងកាត់លើកូនលើក្រោយទៀតអ្នកម៉ែមិនអាចធ្វើអញ្ចឹងបានទេណាអ្នកម៉ែនេះកុំតែបានមានប់ទេគេបានជួយជីវិតរបស់កូនកុំអីក៏ប្រកាសជាលងទឹកស្លាប់បាត់ហើយ អ្នកម៉ែ អ្នកម៉ែជួយសុំលោកពុកកុំឲ្យដាក់ទោសមីនុបអីណាអ្នកម៉ែយោអាមីនុបហេតុអីក៏ឯងចិត្តខ្លាំងថ្លើមធំហ៊ាននាំធីតាចេញក្រៅដើរលេងដោយគ្មានការអនុញ្ញាតពីអញបែបនេះឯងគិតថាទោះធីតានៅថ្ងៃនោះហើយឯងចង់នាំយើងទៅណាបានស្រេចតែចិត្តឯងអញ្ចឹងមិនមែនអញ្ចឹងទេទៀនម្ចាស់ពួកខ្ញុំទាំងពីរនាក់បានសុំការអនុញ្ញាតពីអ្នកស្រីម្ចាស់រួចហើយថាពួកខ្ញុំទាំងពីរនាក់នឹងជួលអ្នកនាងធីតាទៅលេងបឹង តែវាមានហេតុភេទបែបនេះកាត់ឡើងវាមិនមែនជាកំហុសរបស់មីនុបទេលោកសិដ្ឋីវាជាកំហុសរបស់នាងខ្ញុំអ្នកម៉ែអ្នកម៉ែមិនអាចឲ្យលោកពុកដាក់ទៅមីនុបបានទេ អ្នកម៉ែក៏ដឹង ថាមីនុបឈឺមិនតបបានជាស្របនោះទេហើយក៏រត់តែមិនមែនជាកំហុសរបស់មីនុបទៀតអ្នកម៉ែអ្នកម៉ែសុំអ្នកម៉ែសុំលោកពុកកុំឲ្យដាក់ទោសមីនុបអីណាអ្នកម៉ែណាហេតុអីក៏កូនបារម្ភពីពួកបាវព្រីវនោះខ្លាំងម្ល៉េះហា ពីមីនុកជាអ្នកជួយជីវិតរបស់កូននេះបើសិនជាលោកពុកដាក់ទោសមីនុកក៏ដូចជាដាក់ទោសកូនដូចគ្នាអ្នកម៉ែកូនមិនអាចមើលឃើញរឿងបែបនេះបាននោះទេសូមអ្នកម៉ែសូមលោកពុកកុំឲ្យដាក់ទោសមីនុកនឹងអស់អីណាអ្នកម៉ែណាអ្នកម៉ែអ្នកម៉ែអត់ទោសឲ្យបងមីនុកនឹងអត់ផងណាអ្នកម៉ែណាហើយបានចាំម៉ែទៅសុំលោកពុកឲ្យតែពួកវាគ្មានលើកទី2ទៀតទេណា កូនអរគុណណាស់អ្នកម៉ែឆាប់សម្រាប់ទៅណាកូនសូមឲ្យលោកពុកយកស្រាប់តាមសំណើរបស់អ្នកម៉ែផងចើ ខ្យល់ជុំនោត្រជាងខ្លាំងចិត្តកាន់តែនឹកដួងច័ន្ទអើយដឹងទេខ្ញុំចង់ថែចង់ក្បែរកាយាបានត្រឹមគិតដល់រូបជីវ៉ាគ្រប់ពេលងាយព្រឹកបែដងញឹមបើគ្មានចាស់ច្បាំងជាស្រពោនព្រាមសវិតចង់ប្រាំថាក្នុងមួយជីវិត ត់សុំស្មងតែចាំទុនសាយនឹកចាំកុំប្រកានអូដំណា សុំរាល់ទុំវើបាញ់ជាងចិត្តស្នេហ៍ប្រាប់ដល់ដួងចាំដែលដេកោ សាយផាកងណាមេរូនិយាយភាសាបាយហេតុអីក៏បេះដូងខ្ញុំលូតញាប់យ៉ាងដូច្នេះហេតុអីក៏ខ្ញុំនឹកឃើញតែរូបភាពនៅក្នុងទឹកនោះសូមិនឃើញច័ន្ទពេលមិនព្រាថ្ងៃមួយនឹងបានជួបគ្នាលែងរងាហា ខ្ញុំបាទមេនុកជាខ្ញុំបំរើឋានៈតូចទៀតចិត្តធំជាងមៀតហ៊ានប៉ងស្នាយច័ន្ទសុំផ្សងបេះដូងបើមិនប្រកាន់ខ្ញុំសុំស្រឡាញ់ច័ន្ទព្រមដែរទីខ្ញុំដឹងថាវាដូចជាជ្រុលហួរប៉ុន្តែរឿងនេះខ្ញុំមិនអាចហាមបេះដូងរបស់ខ្លួនឯងបានទេខ្ញុំបានសង្ឃឹមថាអ្នកនាងធីតាបានអានសម្បត្តិខ្ញុំហើយនិងបានយល់ពីភាសាបេះដូងរបស់ខ្ញុំខ្ញុំសុំត្រឹមតែម្យ៉ាងកុំប្រកាន់នឹងខ្ញុំអី ប្រសិនបាននាងធីតាមិនស្រឡាញ់ខ្ញុំទេខ្ញុំគ្រាន់តែចង់ដឹងចម្លើយនៃបេះដូងរបស់នាងធីតាថាដូចខ្ញុំដែរឬក៏យ៉ាងណាដូច្នេះសូមអ្នកសទ្ធិធីតាជួយផ្ដល់សេចក្តីតបឲ្យខ្ញុំវិញផងពីកូនទុនសាយផានកំណាបេះដូងនឹងយាយភាសាបែបរងទេប្រយុទ្ធធ្លាក់ សូមិនឃើញច័ន្ទពេលមិនព្រាថ្ងៃមួយនឹងបានជួបគ្នាលែងរងា មាននប់ចង់ទៅណាគឺខ្ញុំចង់យកយករបស់នេះជូនអានាង ឬខ្ញុំមិនប្រកាន់នឹងមាណពទេព្រោះថាខ្ញុំក៏មានចិត្តស្នេហ៍ចង់រស់នៅក្បែរមាណពដូចគ្នា ពេលវេលាជាមួយគ្រុឌបាប៊ីអានឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ជើញថ្មីមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិកូនមានម្ដង ខ្ញុំដឹងថាខ្ញុំជាមនុស្សក្រខ្សត់បុណ្យស័ក្តិឋានៈតែខ្ញុំពិតជាមានបេះដូងស្មោះជូនចំពោះអ្នកនាងធីតាទោះជាគ្មានអ្វីមកដោះដូរនឹងក្តីស្នេហានេះបានតែខ្ញុំសន្យាខ្ញុំនឹងស្រឡាញ់អ្នកនាងធីតាស្មោះស្ម័គ្រចំពោះអ្នកនាងធីតារហូតតើអ្នកនាងធីតា ព្រមទទួលយកស្នេហាមួយនេះដែរទេគឺប៉ិតមែនហើយមាននោះស្ដាប់ខ្ញុំណាស្នេហាប៉ិតមិនអាចជាអ្វីមកប្រៀបផ្ទឹមលាយឡំទេសំខាន់ត្រង់ថាមាននោះនឹងធ្វើដាក់ខ្ញុំបែបណានៅថ្ងៃខាងមុខថ្ងៃនេះមាននប់ស្រឡាញ់ខ្ញុំ មាននប់ល្អដាក់ខ្ញុំប៉ុន្តែថ្ងៃក្រោយទៅមិនប្រកាសថាមាននប់នៅស្លាញ់ខ្ញុំធ្វើបែបនេះនោះទេខ្ញុំហ៊ានតានីខ្ញុំមិនមានចិត្តទី3ទេព្រោះឋាននាងធីតាគឺជាទៀបអប្សរតែមួយរូបគត់ដែលខ្ញុំបានឃើញចាប់តាំងពីខ្ញុំអាចរស់នៅក្នុងភពផែនដីនេះខ្ញុំពិតជាមានបេះដូងស្មោះជូននាងពិតមែន មិនថាបេះដូងថ្លើមប្រមាថខ្ញុំហ៊ាន ប្រកល់ជូនអ្នកនាងទាំងអស់កំពត់ដូចនេះអីយ៉ាងណាក៏ខ្ញុំបានឃើញពីភាពស្មោះត្រង់នៃសេចក្តីស្នេហារបស់មាណពដែលមានមកលើខ្ញុំហើយតែសំខាន់ត្រង់ថា មាណពហ៊ានលះបង់គ្រប់យ៉ាងដូចអ្វីដែលកំពុងតែនិយាយនេះគឺវាគ្រប់គ្រាន់ហើយណា ជាកូនស្រីមានអត្តន័យប្រៀបបានដូច ពួកយើងនឹងមិនចោលគ្នាទេបងសូមសន្យាចំពោះសទ្ធិធីតាថា បងគ្មានថ្ងៃចោលសទ្ធិធីតាចដាច់ខាត ហើយបងសន្យាថានឹងរកក្រុមមជ្ឈបាយដើម្បីឲ្យពួកយើងរស់នៅដោយពេញសិទ្ធតែបងចង់សុំធីតាឬមួយបានអត់គឺកំបើកចិត្តទទួលយកអ្នកណា ក្រៅពីបងខ្ញុំសន្យា ចាប់ពីពេលនេះទៅពួកយើងទាំងពីរគឺជាគូជីវិតនឹងគ្នាគ្មានថ្ងៃបែកគ្នាឡើយ វាយយើងមិនរឹកស្មានថា អាឆ្កែដែលយើងចិញ្ចឹមនៅក្នុងផ្ទះបែរជាថ្លាមធំដល់ថ្នាក់នេះសោះអាមីនុបយើងមិនគួរទុកចិត្តឯងទេលោកបកូនសំបោមិនមែនជាកំហុសរបស់មីនុបទេគឺគឺគឺជាកំហុសរបស់កូនទេលោកបស្ងាត់មាត់វាហ៊ានលុកថ្លើមពុកប៉ុណ្ណឹងហើយ ឯងនៅថាវាមិនខុសទៀតហ៎ជីតាឯងពិតជាធ្វើឲ្យពុកខប់បំណងខ្លាំងណាស់ពួកអត់ឯងបាទទៀនឆាប់ទៅចាប់វាយកទៅដាក់ទុកឲ្យសមនឹងអ្វីដែលវាធ្វើមិនលើជើងបាទទៀនម្ចាស់អត់ទេលោកពូនាងអូអត់ទេលោកពូតែនាងទៅនាំសត្វឲ្យជីតាតែនាងទៅជំរះមកភាពអបញ្ញាពលអូកុំបាច់ខ្ញុំអី អ្នកនាងតែអ្នកនាងជិះមកកូនសុំបងចាំលោកពុកក៏បាច់កូននឹងមានអីណាលោកពុកអត់បាច់អ្នកនាងអ្នកនាងអត់កម្រិតអីណាថាប់ចាប់ពួកវាជាប់កុំបាច់ពួកយើងអីលោកសថៃកុំបាច់លោកបានគ្នាខ្ញុំសូមយកខ្លួនអាចចេញពីខ្ញុំអីនេះអីលោកពុកលោកពុកយើងសុំមកទៀតតែអ្នកនាងស្ដាប់លោកពុកចាស់តែអាកូនមកកុំបាច់ខ្ញុំអីលោកពុកអត់ទេលោកពុក ពុកកំដាក់តែមានអុកអីលោកពុកលោកសុថៃអ្នកនាងមកនាំធីតាចេញទៅមកមានណាមកមានណាធីតាធីតាទៅទៅកូនធីតាមកមានណាធីតាពុកតែលេខមកមានអុកទេគាត់មិនបានធ្វើអីខុសទេ កើតជាកូនស្រី មានអត្តន័យព្រាបបានដោយផ្កាកន្លងប្រាថ្នាតែងតែចង់ក្រេបលងអងគេឈ្មោះក្រអូបព្រាបដូចកុលាបមួយតងរក្សាខ្ជាប់កូនឡងកុំឲ្យសៅមងជាប់ក្លិនអសោ កើតជាគុណស្រី ក្រុងពួនស្បៃក្នុងថ្ងៃរៀបការក្រាបមុខមេបាទើបគេទៀងខ្ពស់រងរញដំឡៃសិនត្រីសិទ្ធិធីតាកូនម្ដាយអើបានដូចយប់រណោជាតិជាស្ត្រីកើតមករមែងដូចផ្កា ដែលមានលំអងគុណធី មានឈ្មោះជាកូនស្រីរស់ក្លិនក្រឈ្ងុយឈ្ងុំក្រុមរដាកាហើយយើងជាស្ត្រីមិនមែនប្រាថ្នាស្នេហាភ្លើងចម្បាំងទេណាកូនកូនត្រូវប្រាថ្នាគូគប់ពិតស្វាមីពិតប្រកបវាជាកំហុសម្ដាយ ម្ដាយមើលថែកូនមិនបានល្អម្ដាយគ្មានវិជ្ជា អប់រំទូមានព្រៀនប្រដៅកូនឲ្យបានល្អម្ដាយឲ្យកូនជួបស្នេហា ដែលមានទុកទោសរហូតដល់រីងរៃប្រានអញ្ចឹងដំឡៃសិនត្រីបើបានដូចយប់រណោ រោចពន្លឺស្រអំគេឈ្មោះអោនអំសូនសុងអាសាម្ដាយជលមានឈ្មោះជាម្ដាយដឹងណាកូនខ្លួនក្រជាស្ត្រីគ្មានអ្នកណាម្នាក់ចង់បែកបាក់ស្នេហាខ្លួនឯងនោះទេតែស្នេហាតែមួយដែលកូនគួរតែមានគឺជាស្នេហាមានកិត្តិយស គឺស្នេហាដែលមានភក្ដីភាពចំពោះស្វាមីអើកូនមានម្ដាស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀអានឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាព គ្រប់ពេល បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងក្មេងមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិកូនមានម្ដងឲ្យស្រស់ស្អាតមិនមែនជាស្នេហាដែលប្រំបងប្រាងឲ្យទៅបរោះខុសប្រពៃនេះទេណាកូន កូនរងទុកទោសហើយកើតជាកូនស្រី មានអត្តន័យព្រៀបបានដូចផ្កាកូនឡងប្រាថ្នាតែងតែចង់ម្ដាយខុសខ្លាំងណាស់គ្រប់យ៉ាងមកពីម្ដាយម្ដាយជាស្ត្រីមិនល្អខ្លួនឯងព្រោះម្ដាយ មានសមត្ថភាពអប់រំព្រៀនបដៅកូនឲ្យបានត្រឹមត្រូវម្ដាយខុសធ្ងន់ណាស់សេដ្ឋីធីតាកូនមានម្ដាយម្ដាយធ្វើឲ្យកូនរងទុកទោសហើយបងមាននំបិទជាមិនអីទេមែនទេអ្នកម៉ែ ជាមិនធ្វើបាបបងមេនុកទេមែនទេបងមេនុកដល់កំសត់របស់អូនអើយពេលនេះបងមិនដេចម្ដាទៅអើយអូនសុំទោសព្រះអូនពិតជាមិនអាចជួយបងចេញពីតនកម្មស្នេហានេះបាន បងត្រូវខំប្រឹង បងត្រូវខំប្រឹងដើម្បីអូនបងត្រូវរឹងមាំដើម្បីពួកយើងបានជួបគ្នា ខំចិញ្ចឹមឯងតាំងពីក្មេងអញមិននឹកស្មានថាឯងខ្លាចជាសត្វកពើមកខំអញចឹងសោះហើយបើឯងស្រឡាញ់ធីតាកូនរបស់អញមែនក៏ឯងមិនត្រូវធ្វើអញ្ចឹងដែរអ្វីដែលឯងកំពុងតែធ្វើនេះគឺឯងកំពុងតែបំផ្លាញជីវិតនាងច្បាស់ណាស់អាមីនុបឯងគិតថាអញមិនហ៊ានសម្រាប់ឯងមែនទេ បានតែឯងថ្លើមធំបែបនេះហ៎អញប្រាប់ឯងណាអញចិញ្ចឹមក្បាលឯងបានអញក៏សម្រាប់ឯងបានដែរព្រោះឯងជាសត្វដេរឆានឯងបំផ្លាញជីវិតកូនស្រីរបស់ឯងតម្នាក់គុតឯងត្រូវតែស្លាប់លោកម្ចាស់នេះសម្បត្តិដែលវាសរសេរឲ្យអ្នកនាងទៀន ស្រឡាញ់នាងណាស់ឯងស៊ីសម្បត្តិនេះអស់ទៅនេះហើយស្នេហាឈួតលីលារបស់ឯងហើយងប់ដោយសារតែវាស៊ីអស់ទៅស៊ីទៅស្នេហាឯងស៊ីទៅឲ្យវាស៊ីអស់ទៅលេបជុំទៅស៊ីស្នេហាឯងទៅស៊ីទៅឲ្យវាស៊ីអស់ទៅ ឲ្យយូរទៅប៉ាត់ទីនម្ចាស់ងាប់ទៅហើយអើយអ្នកនាង tiếng Ôi Ôi Ôi Lộc Ba Lộc Ba Lộc Ba A con sắm tơ Lộc Ba A sanh lục lộc bọc xâm lập bọn miền đông lục bọc xâm lập con tơ ធីតាលោកបងកូនសំតកូនខុសហើយលោកបងកូននៅបងមាននប់ស្រឡាញ់គ្នាកូនខុសតែកូនជ្រុលជ្រោកូនខុសតែធ្វើឲ្យលោកពុកអ្នកម៉ែខូចចិត្ត ស្រឡាញ់គ្នាកូនស្រឡាញ់គ្នាណាស់លោកពូនេះគឺជាច្បាប់ធម្មជាតិកូនសូមពរលោកពូលោកពុកកុំសម្លាប់បងមេនុបអីណាលោកពុកណានេះអកចាស់ថាពុកគេទៅទៅភាពចាស់ទៀនម្ចាស់អ្នកនាងមកមកអ្នកនាងអត់ទេលោកពូបានលោកពុកសម្លាប់បងមេនុបលោកពុកសម្លាប់កូនដែរទេ លើផែនដីនេះបើគ្មានបងមានសូមអូនសុខចិត្តស្លាប់ណាលោកបងលោកបងបើលោកបងប្រាប់ដល់លេងកូន កូនសុំចិត្តធ្វើតាមលោកពុកគ្រប់យ៉ាងលោកពុកកូនសុំបងណាលោកពុកណាអ្នកនេះលោកពុកលើកលែងឲ្យគាត់ទៅលោកពុកណាលោកពុកពុកព្រមដោះលែងអាមនុស្សដូចម្ចាស់ធ្វើអញ្ចឹងមិនកើតទៀត នេះជាបញ្ជារបស់អញអញអាចដោះលែងឯងបានប៉ុន្តែអញមានលក្ខខណ្ឌបើអញដោះលែងឯងហើយឯងត្រូវតែចាក់ចេញឲ្យឆ្ងាយពីទីនេះហាមបង្ហាញមុខឲ្យអ្នកនៅទីនេះឃើញជាពិសេសកូនស្រីរបស់អញបើអញនៅតែទៅចេះជីវិតរបស់ឯងអញមិនធានានោះទេ ថាប់យកវាទៅបោះចោលឲ្យឆ្ងាយពីភូមិនេះនេះទេបានទៀនមកអ្នកនេះ Hey! មកទៅទៅអូមានទៅអ្នកនេះម្ចាស់ទៅអ្នកនេះទៅមកអ្នកនេះម្ចាស់អូមានទៅអ្នកនេះកាប់ឡើងមកឆាប់នាំនេះទៅចាចាចាទៀនម្ចាស់ធីតាកូនឯងកូនចឹងដែរត្រូវមើលកូនឲ្យបានល្អ ធីតាកូនតើមកមកអ្នកនាង ពេលវេលាជាមួយគ្រុឌបាប៊ីអានឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងក្មេងមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺមាត់រលោងតាមបែបធម្មជាតិអូកូនមានម្ដង ពេលនេះបងឃ្លាតឆ្ងាយហើយអូនស្ថិតធីតាម្ចាស់ចិត្តបងអើយបងសង្ឃឹមថាអូននឹងរងចាំបងពួកយើងនឹងជួបគ្នានៅថ្ងៃណាមួយជិតមិនខានបងនឹងប្រឆាំងជាមួយនឹងក្តីស្លាប់ នឹងរស់ដើម្បីបានជួបមុខអូនតែអូនត្រូវតែថែរក្សាខ្លួនឲ្យបានល្អ នៅពេលដែលបងមិននៅបងនៅវិលត្រឡប់ទៅជួបអូនវិញបងត្រូវសន្យាណា បន្ទាប់ពីរាត្រីនេះហើយពួកយើងនឹងមិនចោលគ្នាទេ បងសូមសន្យា ចំពោះសទ្ធីធីតាថា បងគ្មានថ្ងៃចោលសទ្ធីធីតាចដាច់ខាតហើយបងសន្យាថានឹងរកក្រុមមជ្ឈបាយដើម្បីឲ្យពួកយើងរស់នៅដោយពេញសិទ្ធិតែបងចង់សុំធីតាឬមុតបានអត់គឺកំបើកចិត្តទទួលយកអ្នកណា ក្រៅពីបងចាប់បង ចាប់ពីពេលនេះទៅពួកយើងទាំងពីរគឺជាគូជីវិតនឹងគ្នាគ្មានថ្ងៃបែកគ្នាឡើយ ធីតាធីតាកូនយ៉ាងម៉េចហើយកូនធីតាអាហារមកដល់ហើយអ្នកនាងជាអាហារដែលអ្នកនាងចូលចិត្តណាមកយកមកឲ្យយើងចាត់ទៀនម្ចាស់ ជួយលើកូនធីតាឡើងមកចាមកអ្នកនេះក្រកមកកូនឆៃអាហារបន្តិចទៅចាំម៉ែបញ្ចុកណាមកឆៃអាហារបន្តិចទៅកូនណាកូនខានឆៃអាហារពី3ថ្ងៃហើយណា មកពិសាអាហារតិចទៅណាអ្នកនាងកូនគុំធ្វើបែបនេះអីកូនធ្វើបែបនេះម្ដាយស្ទើរតែប្រេះទ្រូងហើយណាកូនខ្ញុំចង់ជួបបងមេណូខ្ញុំនឹកបងមេណូខ្ញុំនឹកបងមេណូ បើសិនជាជាតិនេះខ្ញុំមិនបានជួបបងមាននោះខ្ញុំសុខចិត្តដេកស្លាប់នៅលើក្រែននេះកូនស្រីម្ដាយហើយមិនក៏កូនស្រឡាញ់គេជាងស្រឡាញ់ខ្លួនឯងទៅទៀតហាអ្នកនេះ ម៉ែមិនដឹងថាលោកពុកហាមមិនឲ្យកូនជួបមីនុកដល់ពេលណាទៀតទេ តែពេលនេះរឿងសំខាន់កូនត្រូវតែរក្សាជីវិតខ្លួនឯងណាបើយើងនៅមានជីវិតយើងនៅមានសង្ឃឹមម៉ែមិនចង់ឃើញកូនរស់មានទុកបែបនេះទេណាមកឆៃបន្តិចទៅណាកូនណាពិសាអាហារបន្តិចទៅណាអ្នកនាង លោកបងកូនសទ្ធិធានាយ៉ាងម៉េចទៅហើយកូនមិនព្រមឆៃអាហារទេលោកបងគេចង់ជួបតែមានុកម្នាក់ប៉ុណ្ណោះបើកូននៅតែធ្វើបាបខ្លួន ដោយសារតែព្រោះម្នាក់នោះទៀតត្រូវចាំណាពុកមិនទុកជីវិតឲ្យគេទេបើវាងាប់បាត់ឯងក៏លែងខ្វល់ពីវាដែរអញ្ចឹងបើកូនមិនចង់ឲ្យពុក ធ្វើបែបនោះទេឯងឆាប់ឆៃអាហារទាំងអស់នេះអស់ទៅនាងអឆាប់បញ្ចុកគេទៅទីនម្ចាស់ពិសានតិចទៅណាអ្នកនាងឆេងតិចទៅណាកូនណាអូយធីតាអ្នកនាងហ៎អ្នកនាង អ្នកនេះលោកបងលោកបងនាងអ្នកនេះម្ចាស់លោកបងនាងអោឆាប់ទៅប្រាប់នាងតនរកគុំពេទ្យល្អមកអលឿនទៀនម្ចាស់អើយធីតាចាំមិនហើយកូនធីតាលោកបងលោកបងជួយកូនស្រីផងលោកបងហ៎ធីតាធីតាធីតាកូនពូ សំសួរមួយពូនៅភូមិនឹងមានគ្រូមកណាដល់ប្រកែអត់ពូតើខ្ញុំអាចដឹងបានអត់ថាត្រូវការគ្រូមកយកទៅព្យាបាលជំងឺអ្វីព្រោះគ្រូមកនៅស្រុកនេះពួកការព្យាបាលទៅតាមប្រភេទជំងឺទេអគឺកូនលោកសេដ្ឋីនឹងណាពូក្អកក្អួតឈាម តែពូកំប្រាំនរណាអសោះណាសេដ្ឋីធីតាឈឺដល់ថាក្អួតឈាមឯងបើតាមដឹងមកដូចជាមានខ្លះដែរដូចជាមានគ្រូមកនៅភូមិខាងលិចឯណោះ គាត់ពូកែព្យាបាលខាងជំងឺក្អកតែបើរឿងក្អកធ្លាក់ឈាមខ្ញុំដូចជាមិនសូវដឹងទេតែអ្នកអាចទៅសួរអ្នកផ្សេងបាន ក្រែងលោកគេដឹងជាងនេះខ្ញុំមិនអាចសំងំនៅស្ងៀមឲ្យធីតាឈឺតែម្នាក់ឯងបាននេះបានទេខ្ញុំត្រូវតែរកវិធីដើម្បីជួយនាងអញ្ចឹងអរគុណឯពូហាហើយចុះក្មួយអត់ជួយទិញថ្នាំខ្លះទេហ៎អត់ទេពូគ្រាន់តែសុំសួរពូរឿងគ្រូមកប៉ុណ្ណឹងឯងអរគុណពូ ពូឆ្នាំដែលពូនិយាយមិញគឺជាឆ្នាំអីហើយវាដុះនៅណាហើយលោកជាអ្នកណាខ្ញុំក៏ជាអ្នកបម្រើលោកស្ថៃម្នាក់ដែរគាត់ឲ្យខ្ញុំបតាមរកឆ្នាំនោះអូឆ្នាំនោះវាដុះលើផ្ទាំងថ្មលើភ្នំពុំសូវមានអ្នកទៅដល់ប្រហែលទេ តែបើអ្នកទៅដល់ប្រកាសជារកវាឃើញហើយវាមានក្លិនប្រហើស្លឹកវាចម្លែកខុសពីគេ តែបើព្យាបាលជាដាច់ឬមិនដាច់ខ្ញុំក៏មិនដឹងដែរ ខ្ញុំអរគុណហើយពូខ្ញុំនឹងទៅរកវាភ្លាមអានេះដូចជាគ្មានក្លិនប្រហើរសោះ នេះក៏គ្មានក្លិនប្រហារទៀតខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអាចជួយសស្ថិតិដាបានទៅ រុក្ខជាតិនេះមានក្លិនប្រហើរបានន័យថាខ្ញុំអាចជួយសង្គ្រោះសទ្ធីធីតាបានហើយ គឺខ្ញុំរត់ណាបងបងយកឆ្នាំនេះទុកដាំជូនអានាងណាបងគឺបងកំប្រាប់អានាងថាខ្ញុំមកទីនេះអីបងអើយអាមីនុកឯងប្រហើនពីអើយអ្នកនាងមីនុកមកទីនេះណាអ្នកនាងអ្នកដុំចាប់មីនុកបានហើយបើសិនជាអ្នកនាងចេញទៅជួបមីនុកមីនុកច្បាស់ជាមានទោសធំណាស់ឆាប់ដុតសម្លាប់វាភ្លាមទៅអ្នកនាងកុំអីទីណាបើសិនជាគ្មានអស់មីនុកចិត្តនេះកូនរត់នៅក៏គ្មានអ្នកឯដែរលោកបងអូនត្រូវតែទៅព្យាបាលរបួសណាបើអូនមិនទៅ បងមិនសន្យាថាបងនឹងរស់ទេមាននោះពីមានអីសម្បត្តិណាស់ទៅបានជាឯងស្រឡាញ់វាដល់ថ្នាក់ហ្នឹងបងមិនមិនមានអីអស់ចាស់ទេតែគេមានចិត្តស្មោះទោះជាយ៉ាងណាឯងត្រូវតរីការជាមួយនឹងកូនសេដ្ឋីនោះអ្នកនាងអ្នកនាងចង់ធ្វើអីហ្នឹងអាអ្នកនាងអ្នកនាងរត់ចេញពីទីនេះចុះណាអ្នកនាងនឹង បានទៅរស់នៅជួបជុំជាមួយនឹងមីណូខ្ញុំតែសិនហើយបើមានឱកាសខ្ញុំនឹងទៅលេងអ្នកនាងណាអ្នកនាង